ត់ណាស់នារីណាខ្លះដោយរូបខ្ញុំស្នេហ៍ទី1ប៉ះលើព្រានារីស្នេហ៍ទី2ប៉ះលើប្រុសចិត្តស្តែនអប្រៃស្នេហ៍ទី3ប៉ះលើប្រុសបងយកទៅលក់កម្មអក្រក់ខ្ញុំ បាយជាបិសាចរាត្រីជិះមិនរួចបតោមានអ្វីរំដោះជីវិតបាន 三。 ស័យសុកខ្ញុំកប់មុខវាលែងលឺហើយស្នេហាទាំងទឹកនេត្រាក៏លែងស្គាល់ជីវិតដូនជីជាទីកងក្ដៅចិត្តខ្ញុំអងដំបើដើរតាមផ្លូវនេះ ថ្មីទៀតអើ